ខាតស្ដោះប្តេផ្ដាស់តាមផ្លូវពាវាពាកាលធ្លាប់គិតពីអារម្មណ៍អ្នកដតីដែរឬទេជាសង្កេតឃើញថាបច្ចុប្បន្ននេះទោះបីជាថាកម្រិតជីវភាពរបស់ប្រជាពលរដ្ឋមានការឡើងមែនប៉ុន្តែបញ្ហាសិលធម៌និងសុជីវធម៌ហាក់នៅមិនទាន់បានប្រសើរនៅឡើយសោះជាក់ស្ដែងទស្សនវិជ្ជានិងទង្វើមិនគប្បីមួយចំនួនរបស់ប្រជាពលរដ្ឋមួយចំនួន ដូចជាការបន្ទោបងនោមនៅតាមទីសាធារណៈនិងខាតស្ដោះនិងការមិនគោរពគ្នានៅតាមផ្លូវទីសាធារណៈជាដើមកំពុងតែធ្វើឲ្យប៉ះពាល់សន្តិភាពនិងភាពថ្លៃថ្នូររបស់ពលរដ្ឋកម្ពុជាទាំងមូលជាការពិតណាស់បើងាកមកមើលទង្វើហួសចិត្តមួយចំនួនក្នុងចំណោមទង្វើហួសចិត្ត ជាច្រើននៅលើទ្រូងផ្លូវវិញ អ្នកពិតជាមានការស្ពើមរអើមិនខានអ្នកបើកបរមួយចំនួនមិនថាក្មេងចាស់ប្រុសស្រី ទាំងមានទ្រព្យសម្បត្តិជារថយន្តទំនើប ទាំងមានជីវភាពមធ្យមនិងខ្សត់ខ្សោយ ពេលខ្លះពួកគេបានខាក់ស្ដោះនៅពេលដែលពួកគេកំពុងតែបើកបរដោយមិនមានអារម្មណ៍អៀនខ្មាស់។ នឹងថាអ្វីអ្វីដែលពួកគេបានធ្វើ អាចប៉ះពាល់ដល់អ្នកដទៃឡើយការការខាស្ដោះផ្ដេសផ្ដាស់និងពាសវាលពាសកាលដោយគ្មានសណ្ដាប់ធ្នាប់នៅលើតាមដងផ្លូវសាធារណៈទាំងពេលកំពុងបើកបរជារឿងមិនសមរម្យនិងមិនស័ក្តិសមតតែសោះព្រោះការប្រព្រឹត្តបែបនេះជាទង្វើអសុជីវធម៌និងគ្មានអនាម័យមួយសម្រាប់អ្នកបើកបរ ដោយវាបានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍អ្នកដតីដែលកំពុងតែរួមដំណើរលើដងផ្លូវតែមួយ ជាមួយគ្នាជាខ្លាំងយើងនឹងហៅថាកំហាងគឺជាទឹកមាត់ស្លេះឬអ្វីអ្វីដែលយើងនឹងទឹកមាត់ខាកចេញពីខាងក្រៅមកបើនៅពេលយើងកំពុងតែបើកបរហើយស្រាប់តែខាក់ស្ដោះតែកំហានោះនឹងខ្ចាយ ទៅខាងណាប្រកបច្បាស់ណាស់ពិតជាទៅប៉ះពាល់ដល់អ្នកណាម្នាក់មិនខាន ដែលកំពុងតែធ្វើដំណើរតាមក្រោយលើផ្លូវរួមជាមួយគ្នាហើយជិះមិនផុតនឹងធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ដល់អ្នកដតីជាជាមិនខានដូច្នេះការចែករំលែកមួយប្រសិនបើចង់ខាក់ស្ដោះយ៉ាងណានោះអ្នកគួរ តែបញ្ឈប់ការបើកបរមួយរយៈខ្លីសិនហើយរកកន្លែងគួរសមណាមួយដើម្បីធ្វើរឿងនេះបានមួយវិញទៀតអ្នកក៏អាចបង្អន់លបឿនរថយន្តឬម៉ូតូកង់ជាដើមដោយការសរសៀរសន្សំសន្សំអែបមកគៀនផ្លូវមកខាងដើម្បីធ្វើរឿងនេះក៏បានដែរតែយ៉ាងណាក៏គួរតែមើលខាងក្រោយឲ្យបានច្បាស់ផងថា មានអ្នកបើកបរខាងក្រោយទៀតដែរឬទេជៀសវាងកំហាខ្ចាយទៅប៉ះអ្នកដតីដែលនេះជាទង្វើមិនល្អឡើយត្រូវចងចាំថាបើមិនចង់ឲ្យគេជេរប្រមាថទេ ទោះប្រញាប់ប៉ុណ្ណាក៏ត្រូវតែធ្វើតាមវិធីនេះទើបមានសុជីវធម៌ល្អ